Hello សួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកនាងទៀតបាទថ្ងៃនេះដែរគឺខ្ញុំមកប្រាប់អ្នកនាងពីរបៀបទាញយកអក2021អ្នកនាងបាទគេមកថ្មីបាទមិនទាន់ជួយចុច Subscribe ទេបាទសូមជួយចុច Subscribe ម្នាក់មួយផងបាទដើម្បីទទួលបាននូវវីដេអូថ្មីថ្មីជារៀងរាល់ថ្ងៃតែម្ដងបាទអូខេឥឡូវកុំឲ្យខាត់ពេល view បាទតោះចាប់ដើមអ្នកនាងតែម្ដងបាទ អូខេដោយអ្នកគ្នាចូលមានក្នុងទូរស័ព្ទមកអ្នកគ្នាបើកអ៊ីនធឺណិតមកបាទហើយអ្នកគ្នាគ្រាន់តែអយចូលទៅកាន់ Play Store បាទអូខេបាទចូលកាន់ Play Store អ្នកគ្នា download មកអក2021អ្នកគ្នា search មកបាទបាទ ORG 2021យ៉ាងមកបាទ search តែពាក្យប៉ុណ្ណឹងបាទចុចមកបាទ អូខេនេះមកដល់នេះអ្នកគ្នាបាទចឹងអ្នកគ្នាគ្រាន់តែចុច install វាមកបាទអូខេចាំបន្តិចបាទវាកំពុងតែដំណើរការបាទអូខេសូមអធិស្ឋានបានបើមានសំឡេងរំខានពីខាងក្រៅអ្នកគ្នាបាទអូខេវាកំពុងដើរបាទបាន2%បាទបើអ្នកគ្នាបាទមើលឲ្យកុំកុំសាកុំសាវីដេអូបាទព្រោះខ្ញុំនៅខ្វះម៉ោងបាទនិយាយលេងអ្នកគ្នាតោះ ចាំចិត្តពេញដល់បាទចាំតិចទៀតពេញដល់បាទសូមរងចាំបន្តិចទៅបាទចិត្តពេញហើយបាទនេះគឺមានអកច្រើនមែនតើអ្នកគ្នាបាទអានេះគេ Piano Piano Keyboard 2021អូ Piano នេះ Piano ច្រើនមែនតើបាទប៉ុន្តែសំខាន់ខ្ញុំដោនយើងអ្នកដោននេះសិនបាទ យូរមែនតើបាទអ៊ីនធឺណិតពិតជា slow មែនតើអ្នកគ្នាបាទអូខេទឹកបាន15ហើយបាទហើយមួយទៀតអ្នកគ្នាអញ្ចឹងចាំខ្ញុំខ្ញុំប្រាប់អ្នកគ្នាមួយទៀតពេល down ពេញហើយខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបទាញអង្វាក់មួយទៀតបាទអូខេអញ្ចឹងដោយសារតែ internet slow ហ្នឹងបាទដើរយូរមែនតើបាទអូខេចង្វាក់ខ្មែរបាទហ្នឹងហើយហ្នឹងខ្ញុំ down មកពីគេដែរហ្នឹងអ្នកគ្នាបាទ ចឹងខ្ញុំមើលការដោនឹងអ្នកគ្នាតែម្ដងបាទឥឡូវវាដើរយូរពេកបាទសូមរំចាំបន្តិចទៅបាទអូខេបន្ទាប់ពីអ្នកនរគ្នា download នៅអប2020នឹងបានហើយអ្នកនរគ្នាចូលកាន់អបនឹងទាំងអស់គ្នាតែម្ដងបាទនេះចូល plug មកបាទអូខេបាទនេះគឺជាអប 2021មិញខ្ញុំឡំ2020អ្នកគ្នាបាទដោនឡូតចង្វាក់សិនអ្នកគ្នាបាទអ្នកគ្នាតោះបានដោនឡូតចង្វាក់អីបាទអូខេយើងចូលទៅកាន់ជ្រោមមកបាទចាំដាក់ link អ្នកឲ្យអ្នកគ្នា download បាទនេះគឺជាចង្វាក់អ្នកនរគ្នាបាទអូខេរបៀប download ចង្វាក់ពេលអ្នកនរគ្នាចុចនៅលើ link ដែលខ្ញុំដាក់នៅក្រោមវីដេអូហ្នឹងហើយអ្នកគ្នាចុចមកវាចូលមកដល់កន្លែងហ្នឹងហើយបាទ ហើយគ្រាន់តែចុចពាក្យថាអា QQ នេះមកនេះបាទសញ្ញាព្រួញចុះក្រោមនេះហ្នឹងពាក្យថា download ហ្នឹងមកបាទអូខេចុចប៉ាក់លើហ្នឹងមកនេះហើយចុចដាក់ពាក្យជ្រោម្ដងទៀតមកបាទអូខេអូខេបដល់ឡើងអ្នកគ្នានេះ bridge វាទៅទៀតមកបាទនេះចុច download anywhere នេះមកបាទអូខេឡើយវាកំពុងតែដំណើរការទៅទៅមុខទៀតបាទអូខេបាទ នេះបាទវាកំពុងតែដើរនៅលើនេះបាទនេះបាទអូខេណាអ្នកគ្នាវាកំពុងតែដើរបាទសូមអធិស្ឋានបាទចំពោះការសម្លេងរំខានពីខាងអ្នកគ្នាអូខេឥឡូវខ្ញុំខ្ញុំមានចង្វាក់នៅក្នុងហ្នឹងមួយទៀតអញ្ចឹងខ្ញុំចូលក្នុងអនឹងដងទៀតបាទដោយសារតែខ្ញុំបានដោនឡូតចង្វាក់មួយនៅក្នុងហ្នឹងដែរបាទ អូខេចុចលើពាក្យថា sit អ្នកនរគ្នាបាទចុចពាក្យ sit ចុចលើរូបសភៅនេះមកបាទអូខេរងចាំឲ្យវាចេញពាណិជ្ជកម្មសិនបាទចំពោះ hack គឺវាអត់ចេញពាណិជ្ជកម្មឯអ្នកនរគ្នាបាទអូខេវាលោតចេញពាណិជ្ជកម្មឡើយបាទចាំរងចាំបន្តិចបាទចុចសាសម៉ៃបាទចាំបន្តិចបាទនេះអូខេអ្នកគ្នាពេលវាចេញពាណិជ្ជកម្មហើយអ្នកគ្នាគ្រាន់ចុចទៅលើ ពាណិជ្ជកម្មពណ៌លឿងលឿងហ្នឹងមកបាទប៉កលើហ្នឹងមកអូខេបន្តពីអ្នកនាងមើលពាណិជ្ជកម្មចប់អ្នកនាងចុចពីរ៉ាស៊ីតវិញដែរបាទស៊ីតហ្នឹងហើយចុចលើសភៅហ្នឹងមកបាទអូខេនេះចិត្តមកដល់ហើយយុវអ្នកនាងចុចពីថាចុចអាលើអានេះមួយទៀតបាទនេះអាហ្នឹងមកហើយអ្នកនាងជ្រើសរើសរកអឺ download បាទហៅមើល download បាទ ពាក្យថា download នេះចុចលើពាក្យ download នេះមកអូខេមកដល់នេះហើយណាខ្ញុំមានពីរចង្វាក់ដែរអ្នកគ្នាអញ្ចឹងចូលយើងយើងចូលទៅកាន់ចង្វាក់មួយអ្នកនរគ្នាបាទនេះបាទខ្ញុំមានពីរចង្វាក់ឥឡូវខ្ញុំចូលក្នុងចង្វាក់លើនេះបាទអូខេបាទនេះគឺវាបានចូលចូលក្នុងចង្វាក់ហ្នឹងហើយបាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើតាមខ្ញុំមកបាទវាបានហើយបាទអូខេនេះគឺជាចង្វាក់ អូខេអ្នកគ្នាវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងទេបាទចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបើអ្នកទាំងអស់គ្នាមិនទាន់បានជួយចុច Subscribe ទេបាទសូមមេត្តាជួយចុច Subscribe ឲ្យ Channel របស់ខ្ញុំបាទអ្នកមួយផងបាទដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃតែម្ដងបាទអូខេបាយបាយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ